ក៏សូមលើកយកនៅសង្វេគទៀតថាមួយកន្លែងដែលប្រតមាសម្ពុទ្ធទ្រង់បានសម្ដែងទុកមកឲ្យយើងទាំងអស់គ្នាធ្វើការពិចារណាឲ្យកើតសតិបញ្ញាដើម្បីឲ្យទៅកម្មស្ដីលះបង់ពុទ្ធគាថានោះ លោកបានសម្ដែងថាអាយុស្មាចវិញ្ញាណังយតិកាយយ៉ាងចហន្តិមន្តអបវត្ថោតតិសេទនិរដ្ឋังវតនង្ករាំងមានន័យថាអាយុក្តីភ្លើងធាតុក្តីវិញ្ញាណក្តីតែលះបង់នៅកាយនេះទៅក្នុងកាលណាហើយកាយនេះ ក៏ដល់នៅសេចក្តីមិនគួរនឹងទុកដាក់ឲ្យនៅលើផ្ទះសម្បែងបានឡើយគេតែងទៅនាំយកទៅចោលដេកសង្កត់នៅលើផែនដីក្នុងកាមឯងដូចជាអង្កត់អស់រប្រយោជន៍គ្មានឡើយធម៌នេះជាប្រពៃណីមួយដែលយើងម្នាក់ម្នាក់ទាំងអស់គ្នាក៏តែជួប ហៅថាបុរាណធម៌ក៏បានឬក៏ធម៌បច្ចុប្បន្នក៏បានដែរឬក៏ធម៌សម្រាប់មនុស្សសត្វនៅក្នុងអនាគតក៏បានលោកបានបញ្ជាក់ធម៌ពីរយ៉ាងទី1ពលឹងវិញ្ញាណទី2រាងកាយពលឹងវិញ្ញាណនិងរាងកាយលោកបានពោលឲ្យថាអាយុក្តីភ្លើងចិត្តក្តីវិញ្ញាណក្តីតែលះបង់កាយនេះទៅក្នុងកាលណាហើយ មុខជាគេយកកាយនេះទៅកបែងទៅកវត្តឬក៏យកប្រដុតបន្តិចបន្ទីអស់ទៅសល់ព្រមតែឆ្អឹងគឺមានអត្តន័យប៉ុណ្ណេះឯងដូច្នេះយើងត្រូវស្គាល់ពាក្យ4ម៉ាស់ទី1ពាក្យថាយុទី2ពាក្យថាព្រឹងធៀប ទី3ពាក្យថាវិញ្ញាណទី4ពាក្យថារូបនេះពាក្យ4ម៉ាត់នេះដែលត្រូវលើកឡើងយកមកសម្ដែងសម្រាប់គេឯងយើងទាំងអស់គ្នាធ្វើការពិចារណាពាក្យថាអាយុអាយុនឹងគឺសំដៅកម្រិតគឺសំដៅយកការរស់នៅអាយុនឹងបើបុគ្គលលោកឯងស្លាប់ និតក្នុងអាយុកាល10ឆ្នាំវាថានៅនឹងអស់អាយុក្នុង10ឆ្នាំហើយដូចជាលោកជាបោសកាក្នុងពេលនេះគាត់មានអាយុ86ឆ្នាំអញ្ចឹងបានតែនៃអាយុនេះគឺសំដៅទៅការរស់នៅកំណត់នៃការរស់នៅដូចជាជីវិតដែរជីវិតក៏ប្រែទៅការរស់នៅអាយុក៏ជាការរស់នៅប៉ុន្តែគ្រាន់តែខុសសេចក្តីគ្នាថាជីវិតគឺជាហេតុអាយុជាផល ជីវិតដែលជាហេតុនឹងជីវិតប្រែតការរស់នៅបើរស់នៅនឹងបាន100ឆ្នាំគេថាអាយុបាន100បើរស់នៅបាន86ឆ្នាំគេថាអាយុនឹងបាន86អញ្ចឹងកំណត់នៃការរស់នៅឯងដូច្នេះក្នុងពេលនេះអាយុរបស់លោកយាបាសិកាទឹកចិនគឺត្រូវមានកំណត់កាលត្រឹម86ឆ្នាំត្រូវរលត់ចុះ អាយុហ្នឹងគឺត្រូវត្រូវចោះចោលហើយចោះចោលរាងកាយហ្នឹងហើយបាននៅលើជីវិតហ្នឹងអស់ចង់និយាយតែចឹងបាននៅតែជីវិតហ្នឹងអស់ហើយអត់មានការរស់នៅទៅមុខទៀតទេត្រង់ន័យថារលត់ទៅអស់ទៅលែងមានការរស់នៅហើយលោកហៅថាអាយុហ្នឹងចោះចោលចោះចោលរូបរាងកាយបាននៅតែរូបរាងកាយលែងមានការរស់នៅបន្តនឹងជាថាអាយុ ពាក្យថាភ្លើងធាតុភ្លើងធាតុដែលសម្រាប់កម្ដៅរាងកាយឲ្យមានការប្រោះបោះហ្នឹងហ្នឹងក៏ត្រូវរលត់ដែរគឺមានបែបការរលួយឯងបើសិនយកទៅដប់ចោលឬក៏យកទៅដាក់ចោលតាណាទៀតដែលសម្រាប់ប្រទ្រង់ជីវិតក្នុងអស់នៅក្នុងសម័យនៃចោតិចិត្ត កាលណាបលិនចុះទៅភ្លើងជាតិនឹងអស់ហើយតែត្រូវក្នុងជីវិតនឹងអត់មានទេអញ្ចឹងរលឹកទៅអស់នៅសល់តែភ្លើងចិត្តដិតកាយឲ្យរលួយឲ្យស្អុយតែប៉ុណ្ណេះកំតិចកំទីទាំងអស់ហ្នឹងមួយទៀតទៀតថាវិញ្ញាណវិញ្ញាណនេះវាជាម្ចាស់នៃរូបអាស្រ័យនៅក្នុងរូបប៉ុន្តែវិញ្ញាណរបស់ហ្នឹងនៅបណ្ដា ផលិតនឹងត្រូវចោះចោលហើយនៅលែងបានហើយហើយមិនបានជានៅលែងបានពីមុនមកក៏ចេះតែនៅបានឥឡូវក៏បែកបាក់សាមគ្គីគ្នាព្រៀមទៅហើយព្រោះនៅក្នុងរាងកាយយើងមិនមានជាតិទេទី1រូបទី2នាមរូបហ្នឹងគឺរាងកាយទាំងមូលចាប់ពីចុងសតបាតជើងហើយដល់ទៅវិញ្ញាណហ្នឹងពីចិត្ត ដែលជ្រៅនៅក្នុងរូបនឹងដែលសម្រាប់ដឹងទៅនេះរូបនេះសម្លេងនេះក្លិននេះរសជាតិនេះរឹងរាងដៅលហើយនេះកូននេះចៅទាំងអស់នឹងចិត្តនឹងជាអ្នកដឹកចិត្តនឹងអ្នកដឹកណានឹងទៅដឹកអាស្រ័យទៅដឹកហើយចិត្តនេះក្រោបនៅអាស្រ័យត្រឹមតែរាងកាយនឹងអាចចូលត្រង់បាន រសជាតិ5យ៉ាងសម្រាប់ត្រទ្រង់រូបគាត់គឺបតបីធាតអបោធាតតេយោធាតយោធាតអាកាសធាតនេះបតបីធាតធាតរឹងរាងកាយទាំងមូលនឹងរឹងកន្លែងណារឹងរឹងលោហិតដីអបោធាតធាតទឹកកន្លែងណាជាផ្សើនៅក្នុងរាងកាយលោហិតទឹកតេយោធាតធាតភ្លើងភ្លើងដៃអ៊ុនអ៊ុននៅក្នុងកាយហ្នឹង ពួនប្រយោជន៍ទៀតចិត្តចត់បក់លហើយលហើយក្នុងកាយហ្នឹងហើយអាកាសធាតុនៅទីចន្លោះក្នុងរាងកាយជាចិត្តទាំងពួនហ្នឹងសមចិត្តចូលគ្នាតែកើតមកអំពីកម្មជាបច្ច័យកុសលកម្មដាក់តែងនៅរាងកាយនេះឲ្យប្រព្រឹត្តទៅបានហើយរាងកាយនេះមានអាយុមានកាលកំណត់ កំណត់កម្មនៅក្នុងពេលនេះអាយុ86នឹងគ្រប់គ្រាន់លែងខ្វះហើយអញ្ចឹងបីទឹកគ្រឿងចលអាកាសធាតុដែលជួបជុំគ្នាប្រពុតទៅហើយរក្សាវិញ្ញាណវិញ្ញាណអាចក្រត់បានអាស្រ័យកម្មជាកុសលដែលជាអ្នកតាក់តែតែប្រព្រឹត្តបានធ្វើអំពីជាតិមុនមកហើយសម័យទៀនសិលឬក៏ភាវនាកុសលធម៌ទាំងអស់នោះ ដាក់តែងកើតទៅជារូបរាងកាយនេះហើយមានវិញ្ញាណជាដុកនៅប៉ុន្តែអាយុរបស់រូបនឹងបានត្រឹមប៉ុណ្ណឹងអាយុរបស់រូបនឹងបានត្រឹមប៉ុណ្ណឹងมันអាចឲ្យពោះនឹងបានទេគឺថាអាយុដីអាយុទឹកអាយុភ្លើងអាយុខ្យល់អាយុអាកាសធាតុទាំង5នឹងមានកំណត់ត្រឹមប៉ុណ្ណឹងហើយ មិនអាចកម្មនឹងតែឆ្នៃឲ្យលើសពីនឹងបានទេឥឡូវអាត្មាប្រៀបចោះព្រោះស្ដាប់ដូចជារទេសរទេសរត់ចឹងនេះរទេសគោហើយនឹងឈៀបយើងនៅធ្វើរត់ប្រទេសនឹងកើតមកពីជាតិនឹង តាំងពីព្រែកត្រង់ព្រែកងតងកង់តាំកង់ផ្លូវស្ទះមុខក្រោយចទូលអីទាំងអស់តែផ្សំបានទៅចរិតកើតពីជាតិនឹងនៃឆ្នៃហើយពេលណាវាទុកប្រភ័យតាណាមួយទៅជាងនឹងពិសេសណាស់គេយកឈើមកដល់គេអាទៅគេឈូសទៅគេចាំងទៅបានទៅកនេះបានទៅកនេះយកមកខ្វះ ប្រើប្រាស់ចឹងទៅប៉ុន្តែអាយុឈើហ្នឹងវាមានកំណត់អាយុឈើហ្នឹងមានកំណត់មិនមែនចេះតែប្រើតែរហូតបានទេមានកំណត់ដល់ពេលកំណត់អាយុឈើដូចថាក្នុងរដ្ឋទាំងមូលហ្នឹងវាពុកវាចាស់វាប្រេះវាត្រូវទឹកត្រូវក្តៅទៅវាចាស់វាប្រេះវាទុកវាផុយមិនដឹងជាផ្លាស់យ៉ាងម៉េចមានរោគដុត អានឹងរស់ដុតហើយអញ្ចឹងជាងនឹងអាចឆ្នៃរត់នឹងបានព្រមទៅឆ្នៃកើតតែដល់វាភ័យជប់គ្រប់កន្លែងហើយនឹងឆ្នៃយ៉ាងម៉េចមានដុតហើយទៅធ្វើរត់ថ្មីមួយទៀតយ៉ាងណាមិញសាទិជនទាំងឡាយចាំនឹងវាជាតួជាតិតាក់តែងឆ្នៃប្រឌិតឲ្យកើតទៅជារូបរាងកាយគេហៅកម្មច្ចរូប រាងកាយយើងកើតពីកម្មជាកុសលហៅថាកម្មមជ្ឈរោប៉ុន្តែតែងនឹងលំមទៅលៃលោកតាមអាយុកម្មបើរូបរាងកាយក្នុងសម័យណាដែលមានអាយុអាចនៅបានពី20000ឆ្នាំបាន20000ឆ្នាំទៅបានទុកទៅដល់តែយើងសប្ថ្ងៃហ្នឹងបានត្រឹមតែចិត្ត100 100ឬសាច់តែប៉ុណ្ណឹងវាត្រូវតែទុកទៅហើយប្រើការលែងកើត អាហារដាក់លែងចូលបបក់ទឹកក៏លែងទៅនាំពេទ្យក៏លែងទទួលអានឹងចប់ត្រឹមហ្មងនឹងគេថាស្លាប់ដោយអស់អាយុស្លាប់ដោយអស់អាយុនៃទឹកដីភ្លើងខ្យល់ដែលជាគ្រឿងត្រនៅវិញ្ញាណនេះអញ្ចឹងបានជាយើងគិតទៅនេះគិតថាមានវិធីបន់មួយគេហៅបន់ចម្រើនចិត្ត ហ្នឹងយើងនៅកាន់ពុទ្ធសាសនាយើងតែងតែមានកែប៉ុនអាយុមានប៉ុនមួយគេហៅប៉ុនចម្រើនអាយុបើតែបកគលនឹងឯងមានកម្មណាមួយវាខាងគាត់នឹងស្លាប់ណាតែអញ្ចឹងគេធ្វើប៉ុនចម្រើនអាយុមួយឲ្យដល់คลายពីចម្រើនអាយុធម្មតាទៅ ចាស់ចាស់រដ្ឋាចារឬក៏ពុទ្ធបរិស័ទដល់ខ្មែរក៏និយមរាប់អានដាក់ឈ្មោះមួយទៀតក៏ហៅបិណ្ឌកាត់ខួរដោយមុនលោកកាត់ខួរនឹងបានន័យថាបំផ្លាញនៅអង្គើកម្មដែលចូលមកបល័យជីវិតបន់ចម្រើនអាយុហើយចុះចម្រើននឹងចម្រើនធម្មតាថាអាយុដីទឹកភ្លើងខ្យល់នៅដោយរត់អញ្ចឹងក៏ជួសជុលប្រើបាន ចឹងយ៉ាងណាបនចម្រើនអាយុត្រឹមតែរាងកាយទាំងមូលអាចវាទៅបានដោយថាមនុស្សហ្នឹងអាយុទៅ20ឆ្នាំ30ឆ្នាំ40ឆ្នាំ50 60នៅតែខុនកើតមិនទាន់ដល់អាយុកម្មបានន័យថានៅជួសជុលប្រើបានបានជាធ្វើបនចម្រើនអាយុនេះឲ្យកុសលធម៌ទៅទីអកុសលធម៌ទៅឆេះអកុសលធម៌ទៅកម្ចាត់បងនៅអកុសលធម៌ ដែលជាហេតុជាបច្ច័យនៃការបល័យជីវិតធ្វើឲ្យអស់អាយុបើយើងធ្វើបន់ទៅបរុញបាបចេញទៅវានៅសល់បន់បន់ជួយត្ររាងកាយទាំងមូលឲ្យរស់ទៅទៀតទៅអត់ងាប់មែនបន់ដល់តែប៉ែតផ្លាយចំណើនរួចទៅត្មងអ្នកដល់អាយុចាស់ទៅកោងកោងឲ្យចំណើនអាយុពីពីព្រឹកដល់តែល្ងាចងាប់ត្មង អីអញធ្វើបន់ចម្រើនយូរដែរមិនក៏ងាប់ឆាប់ម្ល៉េះទៅមិនត្រូវចិត្តទេតាសុំមិញឥឡូវថ្ងៃនេះងាប់តែទេនឹងក៏ដល់ហើយវាមិនអាចចម្រើនទៅបានព្រោះរាងកាយទាំងមូលវាតាមកបអស់ដែរកលែងត្រត្រង់គេហៅវិញ្ញាណធំគឺបេះដូងសាធិជនបេះដូងយើងនេះទឹកដីភ្លើងខ្យល់វានៅអាស្រ័យបេះដូងហ្នឹងបើបេះដូងមិននៅដើរព្រលឹងវាទៅនៅបាន ហើយចុះបើបេះដូងវាលែងដើរវាទាំងបលឹងក៏នៅមិនបានហើយចុះបេះដូងមិនក៏ឯងទាំងមិនក៏មិនដើរទៅដើរទៅដើរមកវារួយជើងអាមិនបានឈប់ថាបេះដូងនឹងបានចេះដើរមិនបាននឹងព្រោះធាតុទាំង4នឹងទៅលែងរួចហើយវាវាសោយវាខូចវាទាំងទៅរបបវិញ្ញាណផ្លោទៅអញ្ចឹងបានថាយើងធ្វើបន់ចម្រើនអាយុវាបានតែរាងកាយនឹងមិនអាចនៅបានទេ បើនៅមិនបានទេចម្រើនមិនបានទេអានឹងត្រូវតែស្លាប់ហើយអញ្ចឹងបានតែប៉ុនហ្នឹងវាមានឈ្មោះប៉ុនមួយទៀតគេហៅជីវតមហាកម្មត្រូវតែប៉ុនជប់លៀងជីវិតអញ្ចឹងបើសិនសេចក្តីស្លាប់វាមិនទៀងទាត់អញ្ចឹងអញ្ចឹងមិនចម្រើនអាយុទេជប់លៀងជីវិតវិញគឺប៉ុនបង្ការទុកប៉ុនស្លាប់ដូចជាពុទ្ធបរិស័ទដែលត្រូវជាកូនត្រូវជាចៅញាតិមិត្តយត្តដាបិតាជួយកាន់នៅខ្លាំងណាស់ បើចឹងជាសង្ឃក៏ទៀនជូនគាត់ឲ្យហើយទៅទាន់ភ្នែកគាត់ទៅនៅឃើញអញ្ចឹងបានមុនលោកមួយអង្គមកចម្រើនប្រាប់បរិទ្ធអូហើយចឹងទៅគៀនចែកមុនលោកទៅហើយសង្ឃក៏ទៀតហើយគាត់បានទទួលប៉ុណ្ណឹងទៅប៉ុណ្ណឹងទៅក៏អស់អាយុទៅនឹងគេហៅជីវតមហាកម្មបុណ្យជប់លៀងជីវិតធ្វើជីវិតឲ្យថ្មីឲ្យស្វាបង្ការទុកមិនស្លាប់ព្រោះស្លាប់មិនទៀតមិនដឹងទៅចោលទីណា អញ្ចឹងច្បាប់ទាំងឡាយដែលបានសុខបានចម្រើនអាស្រ័យនឹងធ្វើបន្ទុកនឹងបញ្ជាក់ឲ្យឃើញថារាងកាយទាំងមូលនេះដែលវាអាចប្រព្រឹត្តទៅបាននឹងវាអាស្រ័យទៅលើធាតុទាំង4មានការកំណត់ហើយមិនចេះរស់នៅបានវែងទៅតាមចិត្តជើងតង់ចិត្តជើងក្បឿនទេដូច្នេះរាងកាយទាំងមូលនេះសាធុជនពុទ្ធបរិស័ទទាំងឡាយ បើទុកវារស់នៅប្រមាណថ្ងៃក៏ដោយក៏ព្រះសម្ដែងថាមានដើមមានចុកណាមានដើមមានចុកណារាងកាយយើងមានដើមមានចុកដើមនៅតាណាចុងនៅតាណាហើយកណ្ដាលហ្នឹងដល់មានដើមមានចុងមានកណ្ដាលហើយដើមទៅដល់ចុងស្លាប់កណ្ដាលចាស់ឈឺដើមកើតគេថាចាប់ប្រទេសសន្ធិ ដង្សីមេតាបានបិចកលលៈអំពុទ្ធៈពេសេកលៈបញ្ញតាថាចាំធ្វើការបរិយាយដើម្បីយុទ្ធនៅពេលដែលពលិនរបស់ផងយើងលះម្នាក់លះបង់ខណ្ឌអតីតបាននៅទីចិត្តមុនស្លាប់ទីចិត្តមុនមកមកកើតចិត្តនេះបើតមកកើតមកកើតជាមនុស្សពេលដែលពលិនចូលទៅក្នុងពោះមេត្តា គឺថារាងកាយនឹងយើងតឡើងដំបងតូចណាមានសភាពត្រង់ទាយមានពណ៌ដូចជាសាប់ពេឬក៏ដូចជាព្រៃតងហើយបើនិយាយពីល្អិតល្អិតពេកហើយស្មើនឹងសក់យើងមួយសរសៃបែងចែកជា16ជំរារួចចោល15ចម្រៀកទៅទុកមួយចម្រៀករូបនឹងបណ្ណារូបកលលៈប៉ុណ្ណឹងសាធជនខូចណា ដែលមានពណ៌ដូចជាទឹកដោះឬក៏មានពណ៌ដូចជាផ្ទៃល្ងនៅ7ថ្ងៃហើយដល់ផុតអំពីនឹងមក7ថ្ងៃទៀតមកហៅអមពតៈអមពតពតៈនឹងឡើងក្រហមដូចជាទឹកលៀងបាច់នឹងរាងកាយយើងសបោកមកនឹងធ្វើសន្តិចមានពណ៌ក្អមក្រហមហើយដល់បាន7ថ្ងៃមកទៀតហៅពេសេ សេសេហ្នឹងបានន័យថាយើងបាច់ទៅវែងទៅវែងមានពណ៌ដូចជាសំណរលួយនេះសំណរវាអញ្ចឹងមានពណ៌អញ្ចឹងបាន7ថ្ងៃមកទៀត28ថ្ងៃហើយកណៈដុំតែដុំដូចសឹកនៅក្នុងពួកម្ដាយមានដុំដូចសឹកអញ្ចឹងរៀបប៉ុន្តែនៅតូចទេបាន7ថ្ងៃមកទៀតលោកហៅថាបញ្ចសាខារូបមានមេឃ5 មានក្បាលមួយមានដៃពីរជើងពីរនេះដុសផ្នែកណាផ្នែកពីរទៅលើជើងផ្នែកពីរទៅលើដៃផ្នែកមួយទៅលើក្បាលហើយបញ្ញសាខាហើយបាន7ខែមកទៀតមកបានដុសភ្នែកដុសសាជាដុសច្រមុះដុសកណ្ដាលទៀតបន្តបន្តមករហូតដល់7 9ដង63ថ្ងៃបានសពទាំងអស់63ថ្ងៃហ្នឹងមានអិនទ្រីគ្រប់ហើយ មានស្នែកមានតិចមានច្រមុះមានដាបមានកាយមានបេះដូងមានជីវិតមានភេទស្រីភេទត្រង់គឺថាកើតឡើងជាហេតុជាហេតុប៉ុន្តែមើលមិនទាន់ស្គាល់ទេបានតែជាហេតុជាហេតុចំណងដល់ពេលបឋមទៅបានតែឃើញប្រកបតនិស្នេហ៍និតិជាតិនិចមោះនិន្តាដូចកាយប៉ុន្តែមានពូជមកដូចការស្វាយចឹងយើងមើលពិនិត្យទាំងអស់គ្នាប្រៀបនឹងការស្វាយ ស្វាយដែលការដាក់ក្តាប់មកហ្នឹងគឺវាមានពូជមកដាច់ណាសបកក៏សបកណាបាច់វាក៏បាច់ណាក្របក្របហ្នឹងមកដាច់ដែរជាហេតុជាហេតុដាច់ដល់ទៅពេលវធំទៅមកបញ្ចេញរូបរាងប្រកបតានេះសបកនេះបាច់នេះស្ទីនេះដោនេះក្របទៅចឹងទៅដូចជាចឹងរឿងការយើងដំបងដៃដោះមកវាជាហេតុជាហេតុចឹងវាគ្រប់មែនប៉ុន្តែមើលមិនស្គាល់ ដល់វាចេះចម្រើនឡើងចម្រើនឡើងរហូតដល់ធំ4 10ខែ9ខែទៅ10ខែបានប្រសូតមករូបកកែងនិងរូបដំណទាំងអស់ឯងលោកហៅទៅចិត្តរូបហ្នឹងហៅចិត្តទេតែតែកំណើអត់ដល់ពេលប្រសូតឡើងកណាហើយត្រូវបានធម៌មួយទៀតគេហៅចរីសេចក្តីចាស់ក្រមគ្រានៃរូបជាធិឈឺចាប់ ចុះចាស់នឹងចាស់វាចំថ្ងៃណាមកតែយើងបានវិគិតថាចាស់ហ្នឹងមកតតបាក់ស្បិចអីចាស់ហើយតើបើហ្នឹងបាក់ស្បិចអស់ហើយបាក់ទៅហើយខ្នងដោងហើយស្បែករួញហើយបានថាចាស់ប៉ុន្តែតាមការពិតមិនមែនចាស់ពេលហ្នឹងទេចាស់តាំងពីកើតមកចាស់បដើបដើមកហើយដល់ទៅទៅអានឹងគេហៅចាស់ជុំឡើយ ព្រះសម្ដែងថាបរិចិន្នាំងរូបាំងចាស់សពគ្រប់ចាស់ជុកចាស់មិនសេះមិនសល់បាក់ទៅវិញបាក់តិចហឹងភ្នែកខ្វក់សង់គោទាំងអស់ដល់ហើយរាងកាយនឹងវាបាត់វាទៅពួនវាក្រំព្រាមើលឃើញខាងក្រៅចាស់ប៉ុណ្ណឹងឲ្យចុះខាងក្នុងចាស់ដែរទេបេះដូងកាពែសួតពវៀនតូចពវៀនធំនៅខាងក្នុងចាស់ទេតើវាចាស់ទាំងអស់ ដល់ខាងក្រៅទៅខាងក្នុងមិនទៅដូចគ្នាចាស់ទាំងអស់ជារាទាំងអស់វាគ្មានតល់ទេត្រង់ណាក៏ចាស់រយីរញ័រដោយតាភាដឹងប៉ុន្តែយើងវាអត់ដឹងអត់បានគិតប៉ុន្តែព្រះលោកគិតលោកសំដែងទុកមក ចាប់ចាស់តាំងពីកើតចាប់ពីកសោមកចាប់ចាស់ហើយដល់ចាស់ឈឺនៅក្នុងមកជាមួយគ្នាមកជាមួយគ្នាទាំងពីរហ្នឹងហើយចេះតែរស់នៅបានមួយឆ្នាំពីរឆ្នាំ3ឆ្នាំ4ឆ្នាំ10ឆ្នាំ20ឆ្នាំ30 40 50 60 70 70ក្នុងអំណាចនៃការចាស់និងអំណាចនៃការឈឺ ដល់ទីបំផុតមរណៈរាងកាយនឹងត្រូវបែកជាយម្ដងដល់បែកជាយម្ដងទៅព្រលឹងចុះទៅទៀតហ្នឹងដល់ចុះទៅកើតទៀតកើតហើយចាស់ទៀតឈឺទៀតស្លាប់ទៀតតាំងកើតទៀតចាស់ទៀតឈឺទៀតស្លាប់ទៀតវិលទៅវិលមកទៅចឹងហ្នឹងមែនបាច់ទេអ្នកម្នាក់នោះមិនកើតថ្ងៃនេះទេបើតាមតធព្រះស្ដែងទុកក្នុងប្រសូត ម្នាក់ម្នាក់ដែលកើតបានចិត្តជាមនុស្សនេះបាននៅថាកើតនឹងវាក្នុងអតីតអតីតជាតិនឹងវាច្រើនជាអតិបរមាប៉ុន្តែយើងភ្លេចទាំងអស់នឹងកើតចាស់ឈឺស្លាប់ហើយដល់ដល់ពេលស្លាប់គេលែងទុកលើព្រះហើយថាម៉េចបានតែគេលែងទុកព្រោះរាងកាយនឹងកណាត់តែព្រលឹងចុះទៅស្អុយនេះទៅស្អុយហើយអាព្រោះអាលុតទឹងទៀតហើយទឹងទៀតលុតអស់ហើយត្រូវស្អុយហ្នឹង ដើម្បីឲ្យទុកកើតអញ្ចឹងគេត្រូវតែយកទៅដុតចោលឬគេយកទៅកប់ចោលឬគេយកទៅបោះចោលលើគោកឬគេយកទៅបោះចោលក្នុងទឹកទៅតាមនិយមតាមទំនៀមទម្លាប់ប្រពៃណីរបស់ជាតិមួយមួយតែចនិតឃើញដល់គេធ្វើយ៉ាងម៉េចដែលមានប្រយោជន៍គឺយកទៅធ្វើយ៉ាងទៅប៉ុន្តែទុកជាយ៉ាងណាក៏ឈ្មោះថាបោះចោលដូចទៅគ្នា យកទៅកប់របស់ចោលយកទៅដាក់នឹងព្រៃឈើរបស់ចោលយកទៅបោះក្នុងទឹករបស់ចោលយកទៅដឹករបស់ចោលសិតរបស់ចោលទាំងអស់គឺអត់មានយកទៅផ្ទះវិញទេសិតរបស់ចោលហើយហើយរបស់ចោលហើយគឺវាមានអតីតជាអីទៅទឹកដីភ្លើងចោលដដែលដោយតកដបងអញ្ចឹង រាងកាយត្រូវហើមត្រូវប៉ោងត្រូវរលួយរលែកទុកទៅរលួយទៅចថែមដីទាំងអស់សូម្បីតែឆ្អឹងសល់ផងអស់លីងទៅអញ្ចឹងបានន័យថារាងកាយយើងកើតហើយទៅតែចាស់ហើយចោលបោះចោលរាងកាយនឹងវាមានបោះអីទៅទៀតវាបលឹងនៃចោលខ្យល់រាងកាយនឹងមានបានយកអីទៅទេអត់ទេព្រះសម្ដែងថានៅក្នុងថ្ងៃស្លាប់ សត្វទាំងឡាយមិនឃើញមានកម្មយកអ្វីទៅសោះកោតប្រពន្ធដីបងប្អូនញាតិមិត្តទ្រព្យសម្បត្តិមានវិញ្ញាណអត្តវិញ្ញាណទាំងអស់តែនៅនឹងទាំងអស់ព្រលឹងចុះទៅតាមយថាកម្មគួរដល់អំពើល្អនិងអាក្រក់ព្រះសម្ដែងថា អ្នកដែលធ្វើបាបការកំពុងរស់រមែងស្លាប់ពើទៅសោយទុកក្នុងនរកចំណែកខាងអ្នកធ្វើបត់រមែងស្លាប់ទៅទៅកើតឋានសួគ៌ណែចែកផ្លូវគ្នាព្រលឹងនឹងចែកផ្លូវគ្នារាងកាយដេកដុកដឹងបោះចោលទៅប៉ុនព្រលឹងទៅបាត់ហើយយើងខែមិញនេះខែអីគេខែរូបខែព្រលឹងមិនខែព្រលឹងទេព្រលឹងទៅបាត់ហើយ ហែនឹងហែរូបតាហែនឹងហែយតនាហែយតបោះចោលទុកនៅបំកើតតែវាហែវាហមឲ្យអធិបធមទៅតាមតម្លៃនៃកិត្តិយសគេឈ្មោះគុណធម៌របស់អ្នកស្លាប់បណ្ឌខ្លឹមសារតនៃខាងចឹងក៏យកទៅដុតតែចឹងឯងគឺរឿងក៏ដុតតែមួយហ្នឹងព្រលឹមចុះទៅតាំងអំពីថ្ងៃដំបូងម្ល៉េះ អត់តែព្រះសម្ដែងតែចូលទេប្រេសន្ធិបវាំងគៈតែជាតិចាត្រូវតែកើតដែរណាចូលទេជាតិចាបលឹងចោះប្រុសប្រេសន្ធិតបទេចូលទេប្រេសន្ធិហើយតើសពកើតហ្មងតើកើតរស់នៅតរទៀតប៉ុន្តែគ្រាន់តែកំណត់ចិត្តក្រោយទៅខុសយកទៀងទាត់ទេខ្លះជាមនុស្សស្លាប់ទៅកើតនៅរូបនេះ ខ្លះទៅកើតជាប្រេតខ្លះទៅកើតជាអសូរិកាខ្លះកើតជាដេរថាខ្លះកើតជាមនុស្សអ្នកក្រទូរគុតកំសត់អត់ព្រឹងអ្នកខ្លះកើតទៅមានទាំងស្បូវមួយខ្នងគេទៅមានកង់កាចាស់មួយគ្រាន់ជិះអ្នកខ្លះកើតទៅមានផ្ទះគ្រឿងបីខ្នងមានគូមនុស្សមានម៉ូតូមួយសម្រាប់ជិះអ្នកខ្លះកើតទៅចំតកោសុកនុងគេមានផ្ទះមកពី3ជាន់មានឡាននឹងមួយពេលគ្រាន់ជិះ មានលុយមានកាក់មានអីចឹងទៅហោហែខុសនេះអ្នកខ្លះស្លាប់ទៅទៅកើតជាទេវតានៅនឹងដើមឈើនៅនឹងដើមព្រៃនៅនឹងវាលខ្លះស្លាប់ទៅទៅកើតជាទេវតានៅនឹងភ្នំខ្លះស្លាប់ទៅទៅកើតជាទេវតាជាន់ខ្ពស់ខ្លះកើតជាព្រំខ្លះកើតជានេះខ្លះកើតជានោះខ្លះកើតជាសត្វនៃរិច្ឆាទៀតចូលទៅមិនដែលសន្តិនឹងវាស្លាប់ទៅនឹងវាថាដល់ទៅស្លាប់ទៅទៅកន្លែងនឹងរៀងរៀងខ្លួន ដីកសាចទៅតាមយថាកម្មនេះទៅថាស្លាប់ទៅទៅកើតទៀតចិត្តក្រោយនឹងទៅតាមយថាកម្មតាមសំគួរដល់អំពើដែលខ្លួនបានធ្វើហើយចាំតំណាងយ៉ាងដែលនាំឲ្យសត្វទៅកើតនៅក្នុងអបាយព្រះសម្ដែងណាកម្ម5យ៉ាងទី1បាណារិបាតសម្រាប់សត្វទី2សញ្ញាទានអ្នកលួចទ្រព្យគេ ទី3កាមេសុមិឆាចារៈប្រព្រឹត្តខុសក្នុងកាមទី4មុសាវាទៈនិយាយកុហកទី5សូរាមេរយៈផកតវកនេះគឺកម្ម5ហ្នឹងឯងទី1សម្រាប់សត្វសត្វតូចសត្វធំសត្វយ៉ាងណាក៏ដោយឲ្យតែសត្វមានជីវិតតាំងពីសមោចស្អាតសមោឡើងទៅសត្វសត្វទាំងអស់ ហើយពេលពេលលួចគេឲ្យតែលួចមិនបាច់ទៅជួយប៉ុណ្ណាក៏ឈ្មោះតែលួចដោយពីឲ្យតែកាន់យករបស់គេដែលគេមិនបានដឹងអ្នកម្ចាស់គេមិនដឹងសំដិតតែបែកទីគេមិនដឹងក៏លួចមកគេមករាប់ក៏លួចសត្វតែលួចទាំងអស់ហើយការមេសន្និឆាចរៈទៅស្រឡាញ់ប្តីគេប្រពន្ធគេក៏ស្ដាប់នឹងទៅចាប់លោកហើយហើយនិយាយកុហកផាត់ទឹកសបឹង5នេះដៅបញ្ចកម្មនេះ កម្ម5នេះតែងនាំសពឲ្យទៅកើតក្នុងអបាយនឹងយថាកម្មទៅកើតជានរករូបរតរកាយវេរខានៅក្នុងកម្ពីញាំងកលភៈទេពនីពុទ្ធជាម្ចាស់ទ្រង់បានសម្ដែងថារឿងសម្លាប់សត្វនឹងបើបកលណាសម្លាប់ឲ្យច្រើនទៅស្លាប់ពីនេះទៅទៅកើតនរកប្រែតអសូរកាយទេរខានអ្នកបាយហើយ កន្លែងនោះអត់មានស្លុកទេបើបាបនឹងវាស្រាលស្ដើងបើកើតជាមនុស្សមនុស្សនឹងឈឺច្រើនអាយុខ្លីស្លាប់ពីក្មេងអ្នកដែលស្លាប់ពីក្មេងនឹងទោះមកពេលសម្រាប់សត្វជាតិមុនមកនេះពីពីលួចទ្រព្យគេអ្នកធ្វើចោរកម្មបិចបោចខាងទៅឲ្យគេឯងហ្នឹងធ្វើច្រើនទៅស្លាប់ទៅទៅកើតនៅក្នុងនរកប្រែតអសរកាយមេរខាន បើមិនជាផលកម្មនឹងវានៅតិចមកកើតជាមនុស្សមនុស្សក្រនៅនឹងក្រអត់មានទីទេអត់មានលុបយ៉ាទេអត់មានចាយអត់មានទីទេដោយតែបើមិនជាបានមានខ្លះចេះតែបាត់ទៅវិញគេចេះតែលួចពីវរិយនឹងវាមិនបាត់វាស្លាប់ថក់ស្លាប់ដើរស្លាប់ស្លាប់នេះម្ល៉េះហើយមកកើតចិត្តនោះរវល់តែបាត់បងខិនហើយតអស់គ្នាចេះតល់អីទេមិនចេះចោះមិនចោះមិនចេះវាថាអត់អត់ទេ ត្រូវតែហិនហោចចឹងហ្មង